អាហ្នឹងគឺជីវិតកាលណាបើពុទ្ធបរិស័ទយើងបានជ្រាបដឹងអំពីគុណតម្លៃហ្នឹងវាមិនមែនដូចត្រឹមតែមាសនឹងទៀតទេ មាសនឹងគ្រាន់តែលើកជាការប្រៀបធៀបផងទេ មានថោកមាន ថ្លៃក៏តាមសម័យកាលអញ្ចឹងទៅមនុស្សវាសន្មត់តែចំពោះតម្លៃនៃជីវិតនៅលើគុណធម៌ ទោះជាសម័យណាដែលគេមិនរាប់អានគុណធម៌គេមិនឲ្យតម្លៃប៉ុន្តែគុណធម៌មានតម្លៃដោយខ្លួនឯងព្រោះកុសលាធម្មាជាបរមត្តអត់មែននៅលើ បញ្ញត្តិសន្មត់ដូចជាតម្លៃមាសតម្លៃប្រាក់អីទេប៉ុន្តែអញ្ចឹងគឺថាសប្បរោះបណ្ឌិតសូមបីថិតនៅក្នុងភាពលំបាកយ៉ាយ៉ាប់ជំងឺរោគា អត់ឃ្លានមានក្រអីនឹងយ៉ាងណាក៏ដោយតែមិនបោះបង់កុសលធម៌ចោលឡើយដូចជាអំពៅក្នុងភ្នៀបមិនលះបង់រសផ្អែមឬក៏ដូចជាក្លិនច័ន្ទទោះជាស្វិតក្រៀមកញ្ញង់ក៏មិនលះបង់នៅក្លិនក្រអូបរបស់ខ្លួនដែរអាហ្នឹងគឺពាក្យបុរាណលោកពោលទុកមកអញ្ចឹងចឹងហើយក៏ ទំនាក់ទំនងទៅនឹងព្រះពុទ្ធដីកាហ្នឹងដែលជាសពរោះជាបណ្ឌិតទោះជាមាន ទុកលំបាកក្នុងជីវិតយ៉ាងណាក៏មិនលះបង់ការប្រព្រឹត្តធម៌មិនលះបង់នៅសេចក្តីល្អនឹងឯងពីព្រោះនេះជាគុណតម្លៃដោយដោយខ្លួនឯងនឹងឯងកុសលាធម្មានឹងហើយគឺ កំចាត់បងបាបអកុសលបាននឹងឯងទោះជាអ្នកណាមិនដឹងក៏ដោយចឹងគឺយើងត្រូវតែដឹងដោយខ្លួនឯងហើយមានសេចក្តីសុខស្ងប់មានសេចក្តីរីករាយជាមួយគ្នានឹងកុសលធម៌នឹងឯងត្រឹមតែមួយអង្គឯងនឹងបានហើយនឹងឯងឲ្យតែមានសេចក្តីសុខវាគ្រប់គ្រាន់ហើយនឹងឯងចឹងទោះជា អ្នកដតី1000អ្នក10000អ្នកនឹងឯងគេសរសើរយើងដោយប្រការណាណាឬក៏គេមានសេចក្តីសុខរបស់គាត់របស់គេនឹងប៉ុន្តែបើយើងម្នាក់ឯងຕົកគឺຕົកហ่ะមាននរណាមកជួយចែករំលែកសេចក្តីຕົករបស់យើងបានកណាអញ្ចឹងគឺវាជារឿងដែលចាប់ផ្ដើមពីខ្លួនយើងទៅ ឲ្យធំធាត់ទៅតាំងពី ក្របពូជចឹងរហូតដោះទៅជាដើមទៅតូចទៅដល់ទៅពេលធំទៅវាអាចបានជាមលុបដល់អ្នកដតីណាមនុស្សសត្វអីជ្រោឬក៏បានស្លឹកបានផ្លែបានផ្កាអីជាផលជាប្រយោជន៍ទៅតាមនឹងទៅទៀតទៅយើងក៏ដូចជាដើមឈើអញ្ចឹងដែរចឹងមុននឹងអាចជួយអ្នកដតីឲ្យបានជ្រក់ជាមលុប ឲ្យបានផ្លែផ្កានឹងឯងផ្កាល្អឬក៏ផ្កាក្រអូបឬក៏មានផ្លែបរិភោគទទួលទានឬក៏មេឃបានងាប់ទៅធ្វើអស់អីចឹងទៅឬក៏បានដើមនឹងឯងយកមកធ្វើតុកទូក្រេតាំងក្រេធម្មាសនៈអីអីទាំងអស់ហ្នឹងគឺត្រូវតែប្រឹងប្រែងដោយខ្លួនឯងជាមុនសិន បើមិនប្រឹងប្រែងខ្លួនឯងឲ្យដោះមកឲ្យខំមកទេធ្វើម៉េច នឹងមានមេឃស្លឹកផ្លែផ្កានឹងបានទៅជាប្រយោជន៍ដល់អ្នកដទៃណាណាវាតល់តែប្រឹងប្រែងជួយ ខ្លួនឯងជាមុនណាដូចដើមឈើអញ្ចឹងណានោះយើងនឹងនឹងឯងចឹងវាត្រូវ តែចាប់ផ្ដើមពីខ្លួនឯងដើម្បីថាឲ្យបានធំចម្រើនទៅដោយ ចំណេះដឹងនិងគុណធម៌ នឹងឯងចឹងសំខាន់ក្នុងកិច្ចការងារដែលពុទ្ធបរិស័ទយើងមានសទ្ធាជឿជាក់យល់ច្បាស់ទៅលើកម្មនឹងឯងដែលមិនមែនជាការបន់ស្រន់បួងសួងអីទេ គឺធ្វើឲ្យយើង មាន ទំនុកទុកចិត្តថា ចង់បានអីគឺសូមពីខ្លួនឯងចង់បានអីគឺសូមពីខ្លួនឯងហើយចេះលមួមជាមួយនឹងការដែលយើង នៅ ក្នុងកំណើតជាមនុស្សនេះ ដែលព្រះអង្គទ្រង់សម្ដែងធัวសន្តោសអីអីនេះវាសំខាន់សម្រាប់មនុស្សនេះឯងចឹងនឹងឯងដែលទទួលយកអាវាតអំពីព្រះពុទ្ធអង្គនឹងនឹងឯងយើងកើតមកជាមនុស្សនឹងវាលមួមនៅក្នុងកំណើតជាមនុស្សហើយអាចរស់បានដោយប្រការណាណា មិនមែនប្រព្រឹត្តទៅរោគពិសេសវិសាលអីក្នុងបច្ច័យ4អាហារបរិភោគអីទេ ត្រឹមតែជាបច្ច័យ4ត្រឹមតែជាអាហារបច្ច័យហើយ ប្រើប្រាស់ជីវិតដែលរស់នៅនឹងឯងឲ្យមាន ខ្លឹមសារសំខាន់ចឹងដល់អញ្ចឹងទៅ ពុទ្ធបរិស័ទយើង ចេះរស់នៅ ងាយងាយដោយសេចក្តីសុខ ងាយងាយរឿងអីងាយងាយរឿងត្រង់ដែលថា វាមិនចាំបាច់អ្វីអ្វីទំនើបទៅឬក៏ដូចថាតម្កល់តម្កើង ខ្លួនឯងអីចឹងទៅតាកទួងដូចជាថាការដែលទៅណាមកណាអីអីហ្នឹងវាតល់តែបង្អួត បង្អអ្នកដតីដោយសម្ភារៈប្រើប្រាស់អីអីចឹងទៅ វាអត់ចាំបាច់តល់តែអញ្ចឹងពីព្រោះ អ្វីទាំងអស់ហ្នឹងវាមិនមែនមានតម្លៃជាងគុណធម៌ឯណាទាំងគុណណាបើសិនបើមិនឃើញតម្លៃនៃគុណធម៌ដែលខ្លួនឯងបានអប់រំបានសមាទានទេ គឺសូម្បីតែខំធ្វើល្អក៏ដើម្បីអ្វីអ្វីជាសម្បកខាងក្រៅហ្នឹងអាហ្នឹងវាជាប់ជំពាក់ហើយព្រោះដើម្បីទៅហើយដើម្បីអ្វីហ្នឹងទៅហើយអញ្ចឹងគឺវាត្រូវតែប្រឹងប្រែងដើម្បីឲ្យបានណា បើសិនបើមិនបានទេឧទាហរណ៍ថាទៅណាមកណាត្រូវឲ្យអ្នកដតីនឹងឯងទទួលរយៈតបដិសន្ធារៈក្រាលកតេលកម្រាលអីអីចឹងទៅនឹងឯងបើយើងដើម្បីអញ្ចឹងទៅហើយអានឹងវាត្រូវតែជាប់ចម្ពាក់យើងឲ្យតម្លៃទៅលើអ្វីនឹងទៅហើយហ្នឹង ក៏ប៉ុន្តែបើយើងបានឃើញតម្លៃនៅ ក្នុងជីវិតរបស់យើង ដែលមានតម្លៃប្រព្រឹត្តទៅដើម្បីព្រះនិព្វានណាទៀតហើយគិតយកសម្បត្តិស្ដេចចក្រណាមកស្មើគឺណាគិតយកសម្បត្តិទេវតាប្រអិនប្រព្រំណាប្រប្រៀបជាមួយគ្នានឹងតម្លៃគុណធម៌ឬក៏តម្លៃមួយជំហានមួយជំហានដែលដើរទៅកាន់ព្រះនិព្វាន វាអត់មានដូច្នេះយើងក៏អត់ចាំបាច់ទៀមទាអីកពេចកពុកបន្តិចបន្តួចជាខាងក្រៅនឹងទេ មានក៏មានទៅហ្នឹងហើយមានក៏មានបូជាបរតនត្រ័យអញ្ចឹងទៅកាលណាបើយើងដល់នៅបរតនត្រ័យហ្នឹងលើកដៃថ្វាយព្រះអញ្ចឹងទៅដូចថាអ្នកដតីសំពះយើងណាហ្នឹងឯងចាស់ចាស់គាត់មានរបៀបអញ្ចឹងណា លើកដៃថ្វាយព្រះនេះឯងក្មួយហើយអីអីចឹងគឺថាប្រពៃណីហ្នឹងល្អណាស់គឺក្នុងសេចក្តីថាបានការគោរពបានការសំពះអីពីអ្នកដតីគឺថាគាត់មិនទទួលទុកដាក់ខ្លួនគាត់ទេ គឺថាបង្វែបង្វិលទៅថ្វាយព្រះអង្គចឹងទៅដូចជាកូនចៅបានចំណីឆ្ងាញ់ល្អប្រណិត អីមកចឹងទៅក៏គាត់យកទៅប្រគេនលោកទៅថាអូអានឹងបានហើយទុកប្រគេនលោក នឹងឯងគឺបង្វែរទៅប្រកេនប្រសងអីអីចឹងទៅនឹងគឺសម្រាប់ខ្លួនគាត់មិនចាំបាច់អ្វីប្រណិតល្អថ្លៃអីទៅទេហ្នឹងគឺថាវាប្របបដែលមានមកអញ្ចឹងវាគ្រាន់តែថាតើយើងយល់ឬមិនយល់តែប៉ុណ្្នឹងទេនឹងឯងចឹងប៉ុន្តែកាលណាបើយើងបានដឹងអំពី គុណតម្លៃនៃជីវិត អញ្ចឹងយើងមិនអាចឲ្យអ្វីអ្វីក្នុងជីវិតនឹង ដូចជាថា អាការដែលប្រកាន់ខ្លួន លើកតម្កើងខ្លួន ឬក៏សម្គាល់ខ្លួនឯងទៅ ក្នុងផ្លូវខុសនេះធ្វើឲ្យមកប្រឡូកប្រឡាក់ នៅគុណភាពនៃជីវិតទៅនោះទេចឹងគឺមិនឲ្យ អារម្មណ៍អ្វីអ្វីផ្សេងផ្សេងដែលជាអនិច្ចារម្មណ៍ដូចជាថាក្តៅ ពេកតិចពេកអីឬក៏ថាអត់លៀបអត់យោឬក៏ពាក្យស្ដីថានន្ទាកមៅកមៅខ្មួខ្មោះអ្វីអ្វីទាំងអស់ហ្នឹងធ្វើឲ្យមកប្រឡាក់សៅមងជីវិត ដែលមានតម្លៃទៅដោយអំណាចនៃគុណធម៌គឺมันมันអាចមកធ្វើឲ្យអាប់អួរទៅដោយសារតែរឿងរ៉ាវអ្វីអ្វីទាំងអស់ក្នុងโลกនឹងទេ ប៉ុណ្ណា អាហ្នឹងដែលពុទ្ធបរិស័ទបានយល់ពីតម្លៃនៃជីវិត ដូច្នេះសេចក្តីអត់ធន់ណាដែលរក្សាតម្លៃនៃជីវិតនឹងឯងរឹតតែល្អឡើងมันអាចថាសៅมองឬក៏ត្រូវបលៈភក់ឬក៏ត្រូវកប់ទៅ ជាមួយគ្នានឹងថារឿងដែលជាអនិច្ចារម្មណ៍ផ្សេងផ្សេងក្នុងโลกនេះ ដោយថាការប្រព្រឹត្តរបស់អ្នកដតីនឹងមកកំណត់ឲ្យយើងថាល្អក៏បានល្អគ្រាន់អញ្ចឹងទៅឬក៏សុខទៅហើយបើថាត្រូវខឹងត្រូវក្រោតត្រូវអាក្រក់អីក៏នៅលើអវ័យវ័យពីខាងក្រៅមកកំណត់ឲ្យអញ្ចឹងគឺនេះវាជាភាពទន់ខ្សោយ របស់សត្វលោកយើងទាំងហ្នឹងឯងនៅលើ វ័យវ័យជាខាងក្រៅដែលជាអ្នកដតីឬក៏ដែលជាអារម្មណ៍អីអីហ្នឹងណានឹងឯងនឹងអាចថាមកតម្រូវឲ្យយើងធ្វើល្អបានខ្លះក៏ល្អខ្លះចឹងទៅប៉ុន្តែឋិតនៅក្នុងអំណាចនៃការគ្រប់គ្រងទៅដោយ លោភៈទោសៈមោហៈទិដ្ឋិមានះកំណាញ់ចំណែន គឺมันអាចនឹងដោះស្រាយបានជាមួយនឹងអារម្មណ៍នឹង អារម្មណ៍នឹងវាត្រូវតែឲ្យខឹងឲ្យមួម៉ៅក្តៅក្រហាយឲ្យប្រកែប្រកម្មឲ្យហួងហែងអញ្ចឹងត្រូវតែថាចងពីវរិយអញ្ចឹងត្រូវតែសម្លាប់គេអញ្ចឹងត្រូវតែព្យាបាទបៀតបៀនផ្ដួលរំលំគេអញ្ចឹងត្រូវតែបន្ទុះតបតទៅអញ្ចឹងអានឹងគឺបានដីថាជីវិតរបស់យើងនឹងវាអត់មានភាពនឹងណោអភិវឌ្ឍអីទៅដោយសតិសម្បជញ្ញៈខ្លួនឯងទេ គឺអារម្មណ៍ខាងក្រៅឬក៏អ្នករតីនឹងមកកំណត់ឲ្យអាក្រក់គឺត្រូវតែអាក្រក់ទៅចឹងហ្មងទាំងมันអាចធ្វើជាមនុស្សល្អឲ្យខ្លួនឯងបានអានឹងគឺបានដីថាជាមនុស្សដូចជាស្លឹកឈើជ្រុះចោលបក់ពីលិចទៅកើតចោលបក់ពីកើតទៅលិចពីជើង ទៅត្បូងអីចឹងទៅ វាមិនមែនដូចជាផ្កាយព្រឹកដែលធ្វើដំណើរទៅតាម ទីកោចររបស់ខ្លួននោះ គឺដែលជាសัพបរោះត្រូវប្រព្រឹត្តទៅតាមផ្លូវរបស់សัพបរោះផ្លូវរបស់បណ្ឌិតកន្លងព្រះយុគលបាទនៃព្រះដ៏មានពភៈនោះនឹងឯងទេដូច្នេះគឺពុទ្ធបរិស័ទយើង កាលណាបើបានយល់អំពីគុណតម្លៃនៃជីវិត ដែលជាលោកកិយៈកុសល ជាឧបនិស្សយបច្ច័យដល់លោកកតរៈកុសល គុណធម៌ដតីដតីទៀតចេញមកប្រងព្រាតដើម្បីរក្សា នៅ គុណតម្លៃនោះ កណាត្រូវអត់ធន់អត់ធន់ត្រូវសន្តោសសន្តោសត្រូវប្រាថ្នាតិចប្រាថ្នាតិចគឺក្នុងភាពជាអ្នកចិញ្ចឹមងាយគឺគុណធម៌ទាំងអស់ហ្នឹងចេញមករក្សានៅគុណតម្លៃនៃជីវិតពីព្រោះវាមិនអាចថាដោយសារតែរបស់ដតីអារម្មណ៍ដតីនឹងឯងធ្វើឲ្យបាត់បង់នៅគុណធម៌ទេពីព្រោះអីពីព្រោះវាអត់មាន អីដែលមានតម្លៃត្រូវចំណាយគុណធម៌ហ្នឹងដើម្បីទៅដោដោះយករបស់ថោកហ្នឹងទេ វាមិនអាចលះបង់កុសលដើម្បីរបស់អីដែលថាឲ្យបានលៀបឲ្យបានយោឲ្យបានការសរសើរឲ្យមានសេចក្តីសុខក្នុងរឿងអីរឿងអីវាវាមិនអាចថាយើងត្រូវលះបង់កុសលធម៌ដើម្បីអ្វីទាំងអស់នោះទេ បានក៏បានមកជាសិទ្ធិជាមហាសិទ្ធិក៏បានដែរព្រះអរិយបុគ្គលមិនមែន ថាព្រះអរិយបុគ្គលអ្នកកាន់ពុទ្ធសាសនាសិទ្ធិអ្នកក្រនេះអីណា មែនទេគឺរឿងមានរឿងក្រស្ថិតនៅលើណានៅលើកម្មជាបច្ច័យអញ្ចឹងមកហ្នឹងឯងឯចំណែកគុណធម៌គឺមាន តម្លៃក្នុងដំណើរប្រព្រឹត្តទៅ កាន់ព្រះនិព្វាន មួយជំហាន មួយជំហានមិនមែនតល់តែមួយជំហានដល់ហ្នឹងបាន មានតម្លៃផុតលេខទេ មួយជំហានដែលដល់ហ្នឹងបើអត់មានមួយជំហានពីខាងដើមមួយជំហាន ពីកណ្ដាលទៅទេធ្វើម៉េចមានមួយជំហានដែលត្រូវឈានដល់អរិយមគ្គអីអីហ្នឹងហ្នឹងឯងដែលយើងឮឈ្មោះអរិយមគ្គហ្នឹងមកហើយយើងចេះតែ ត្រូវការតែអរិយមគ្គហ្នឹងរហូតដល់តែអត់មានកម្លាំងចិត្តជាមួយគ្នានឹងកុសលធម៌ជាលោកយៈហ្នឹងអាមិនកើតទៅអរិយមគ្គហ្នឹងមានខ្លួនឯងនៅឯណាប្រកែអីវាតតែអាស្រ័យលោកយៈកុសលនេះឯងចឹងឲ្យតែពុទ្ធបរិស័ទមានទានមានសិលភាវនាអប់រំបំពេញដោយល្អទៅកុសលធម៌នឹងឯងចឹងធ្វើកិច្ចធ្វើនទីជំនួសញាតញោមហើយស្រេចប្រកាសឡើងមិនមែនខ្លួនយើងក្នុងបច្ចុប្បន្ននឹងហើយស្រេច នឹងឯងទៀតដែលជាបដិបទាទៅរូបការលះសកាយៈទិដ្ឋិហើយយើងវាចិត្តតែគិតថាសម្រាប់មគ្គផលមគ្គផលប៉ុន្តែវានៅ ក្នុងគំនិតយើងអ្នកសម្រាប់វានៅក្នុងគំនិតយើងប្រកាន់ថាយើងនៅ ក្នុងភពនេះយើងត្រូវចេញពីភពនេះអីអញ្ចឹងទៅវានៅក្នុងភាពចង្អៀតចង្អល់ខ្វាយខ្វល់ប៉ុន្តែដល់ទៅពេលលោកយៈមគ្គចម្រើនឡើងប្រព្រឹត្តទៅ ដើម្បីលោកកតរៈ គឺថាធัวដែលកំពុងមានកំពុងប្រកបជាបច្ចុប្បន្នហ្នឹងធ្វើកិច្ចធ្វើនទីជំនួសយើងស្រេចបាត់ទៅហើយការឃើញហ្នឹងក៏ធ្វើកិច្ចធ្វើនទីជំនួសយើង ការឮហ្នឹងក៏ធ្វើកិច្ចធ្វើនទីជំនួសយើង ពាក្យថាជំនួសយើងហ្នឹងបានន័យថាវាអត់មានយើងអ្នកឃើញអ្នកឮអីទេ គឺចក្ខុវិញ្ញាណធ្វើទេសនកិច្ចសោតវិញ្ញាណធ្វើសវនកិច្ច មហាកុសលធ្វើកិច្ចក្នុងទានក្នុងសិលក្នុងការស្ដាប់ធัวមានត្រូវការដើម្បីឲ្យយើង បានអីទៀតបើកុសលធัวទាំងអស់ហ្នឹងជាឧបការៈដល់សតិប្បដ្ឋានដល់អញ្ចឹងទៅកុសលធัวហ្នឹងបាន ប្រកបឡើងជាធัวដែលកើតដែលរលត់ក្នុងលោកនឹងឯងហើយដល់ទៅធัวដែលកើតដែលរលត់ក្នុងលោក ប្រកបឡើង វាអត់មានយើងក្នុងលោកនឹងទៅហើយត្រូវការឲ្យយើងទៅឯណានឹងឯងគឺ ក្នុងការដែលយើងឮសូរថាព្រះអរិយបុគ្គលបានសម្រេចមគ្គផលក្នុងគំនិតយើងគិតរឿងសត្វរឿងបុគ្គលវានៅក្នុងចង្អៀតចង្អល់ក៏ប៉ុន្តែដឹងថាព្រះអរិយបុគ្គលសម្រេចមគ្គផលនឹងយ៉ាងម៉េចគឺលះបង់សកាយតិដ្ឋិណាវិជិកិឆាសីលពតរាមាសៈនឹងឯងហើយការដែលលះបង់សកាយតិដ្ឋិដោយសតិប្បដ្ឋានវិបស្សនាឃើញធัวដែលកំពុងមានកំពុងប្រកបនឹងធ្វើកិច្ចធ្វើនទីជាបរមត្តធัวចំណែក សត្វលោកគឺអត់មានកិច្ចនទីអីទាំងអស់ពីព្រោះអត់បានកើតមកផងហ្នឹងនឹងឯងក្រំតែសន្មត់ទៅលើបរមត្តធัวនឹងឯងភាពភ្លឺស្វាងនៅពេលណាមួយ ដែលហេតុបច្ច័យមានគ្រប់គ្រាន់ នឹងបានដឹងទៅនៅក្នុងបរមត្តសច្ចៈរហូតដល់ទៅនិព្វានសច្ចៈដែលជាវិវត្តដាក់អញ្ចឹងកណាគុណចាស់ស្ដាប់ក្នុងប្រធានបទនៃធัวនឹងឲ្យបាន ក្នុងចំណុចដែលថា កាលណាបើយើងចេះតែឃើញតម្លៃនៃគុណធម៌នឹងឯងដែលមានតម្លៃដោយខ្លួនឯងមិនមែនតម្លៃនៅលើ សម័យណាគេរាប់អានគេលើកតម្កើងអីទេទោះជាគេមិនរាប់អានក៏ដោយ គេមិនឲ្យតម្លៃអីក៏ដោយព្រោះបរមត្តធัวមិនមែនសន្មត់អីណា តែអកុសលាធម្មាគឺថោកសម័យណាក៏ថោកដែរនឹងឯងនាំសត្វទៅអបាយភូមិ ទោះជាណានារាប់អានអីក៏ដោយវាដូចជាថាអ្នកដែលប្រព្រឹត្តបាបទាំងឡាយអញ្ចឹងគឺថាឲ្យតម្លៃនៃការប្រព្រឹត្តបាណារិបាតអត្តនេទានកាមេសមិឆាចាក៏ប៉ុន្តែបាបនៅតែឲ្យទៅកាន់អបាយភូមិអញ្ចឹងនឹងឯងវាមិនអាចថាវាមានតម្លៃទៅមែនតាមតែគេរាប់អានវាអត់ទេចឹងអត់មានតម្លៃទេ គឺថាហេណាធម្មានៅតែហេណាធម្មាអញ្ចឹងព្រោះជាបរមត្តធម៌ គឺណាប្រព្រឹត្តទៅ ជាហេតុផលនឹងអញ្ចឹងវាគ្រាន់តែជាការពង្វែងការ ច្រឡំរបស់សត្វលោកនឹងតែប៉ុណ្្នឹងទេវាដូចមេរាធិរាជពួកទេវបុត្រមាសេនារបស់មេអីអីទាំងអស់ហ្នឹងដែលប្រព្រឹត្តទៅជាមេមាន ចិត្តបាបអញ្ចឹងហ្នឹងឯងគឺថាមានទឹកថេមាននេះវង្វេងនឹងខ្លួនឯងគឺថាបៀតបៀនដល់ព្រះដ៏មានពុទ្ធិបៀតបៀនដល់ អរិយសាវកអរិយសាវិកាអញ្ចឹងទៅអីទូសីមេអីអីមើលរហូតដល់ទៅរឿងស្អីត្រូវទៅ គប់កវែងព្រះវិធុរៈឲ្យបែកទសីស័កគឺណានឹងឯងអានឹងមកពីរាប់អានថាធ្វើអញ្ចឹងទៅបានខ្លាំងធ្វើអញ្ចឹងទៅបាន ប្រកែកូនចៅសរសើរលើកតម្កើងថាទូសីមេនឹងខ្លាំងប្រកែគឺណាធ្វើឲ្យ ព្រះវិធុរៈអគ្គសាវកស្ដាំរបស់ព្រះសម្មាសម្ពុទ្ធកកសន្ធោនឹងបែកទសីស័ក ប៉ុន្តែរឿងអំពើបាបដែលប្រព្រឹត្តហ្នឹងវានៅតែធ្វើឲ្យទូសីមាហ្នឹងជាយត់តន់ពេលវេលាដែលព្រះតមានពភៈបកកសន្ធោបែព្រះ វរៈកាយមកទួតព្រះវិធុរៈដែលបែកប្រសិស័កហូឈាមជោកជីវរហ្នឹងពេលហ្នឹងគឺត្រូវជាយត់ព្រឹបភ្លាមទៅកាន់នរកគឺអត់មានទៅកាន់ទេវលោកវិញតន់ឯណាចឹងអាហ្នឹងគឺលើកបញ្ជាក់ឲ្យឃើញថា អ្នកដែលប្រព្រឹត្តបាបតែងតែគំត្រួបាបគំត្រួអំពើរបស់ខ្លួនអញ្ចឹងទៅ មានគ្នាមានគ្នាសរសើរឲ្យតម្លៃអញ្ចឹងទៅបានវាចិត្តតែមានអ្នកប្រព្រឹត្តបាបហ្នឹងនៅពេលដែលបាបមិនតន់ឲ្យផលវាដូចជាបាបហ្នឹងល្អណាទឹកខ្មុំដែលលាយថ្នាំពឹសហ្នឹងណានឹងឯងផ្អែមណាស់ផ្អែមណាស់អញ្ចឹងទៅដល់ទៅពេល ពឹសនឹងវាបញ្ចេញអានុភាពរបស់វាមកក៏ដល់នៅសេចក្តីស្លាប់ឬទុក្ខវេទនាស្ទើរតែនឹងស្លាប់ចឹងទៅហើយបើបុណ្យកុសលមិនតាន់ឲ្យផលវិញថាអូយយ៉ាប់ហ្នឹងលំបាកណាស់ដល់ទៅពេលបន់ឲ្យផលបានទះដៃទះជើងហ្នឹងបើដឹងចឹងអញធ្វើឲ្យណានៃទៅតែម្ដងចឹងគណាដំណើរជីវិតទៅមុខណាចឹង នឹងឯងអ្វីអ្វីក៏ត្រូវលះបង់ដែរដូច្នេះមានតែការប្រឹងប្រែងក្នុងបច្ចុប្បន្ននេះឯងឲ្យល្អបើយើងត្រូវការអនាគតដ៏ភ្លឺស្វាង ដើម្បីជាឧបករណ៍សម្រាប់សាងអរិយមគ្គអង្គ8ប្រការនោះឲ្យបានពេញលេញគ្រប់គ្រាន់នឹងឯងព្រោះជួនកាលជាតិនឹងវាម្យ៉ាងទុហេតុកៈបដិសន្ធិអីចឹងទៅ វាមិនអាចនឹងសម្រេចមគ្គផលបានជួនកាលតេហេតកៈវិសន្ធិតែឧបនិស្ស័យមិនតាន់គ្រប់គ្រាន់អញ្ចឹងគឺត្រូវតែពឹងអនាគតនឹងឯងដូចមន្តុកៈទេវបុត្រអីអីហ្នឹងទៅពីកង្កែបសិនទៅបានបដិសន្ធិដោយតិហេតុកៈនឹងទៅបានក្នុង ទេវលោកហើយត្រឡប់មកស្ដាប់ពធัวកន្លែងដែលខ្លួនឯងស្លាប់ហ្នឹងណាមិនតន់ទៅឆ្ងាយទេណានឹងឯងអាដែលគេច្រត់ឈើច្រត់ ចំពីលើនេះឲ្យខ្លួនឯងមិនហ៊ានស្រែកទេពីព្រោះវាមានដឹងមួយថាអូព្រះអង្គកំពុងសំដែងធัวដឹងអញ្ចឹងទេវាជារឿងមួយដែលសន្សំពូជល្អមករបស់កង្កែបនឹងបើស្រែកវ៉ែតទៅគេអាចដកឈើនឹងចេញបាន វាអាច នៅរស់របួសអីខ្លះប៉ុន្តែអត់ហ៊ានស្រែកមកវ៉ែតនឹងក៏អត់ហ៊ានស្រែកខ្លាចដាច់ធัวតលតែដាច់ខ្យល់ស្លាប់ ទៅជាទេវបុត្រ វឹងត្រឡប់ចុះមកវិញ ស្ដាប់ធัวបន្តទៅការពីកែបស្ដាប់អត់បានដល់ជាទេវបុត្រមកវិញស្ដាប់បានសម្រាប់សោតតាបត្តិផល អាហ្នឹងគឺចង់បញ្ជាក់ថាត្រូវពឹងបរលោកហ្នឹងអញ្ចឹងដោយសារអីដោយសារបច្ចុប្បន្នយើងខ្វះឧបករណ៍ក្នុងការសាងអរិយមេអង្គ8ហ្នឹងតែយើងក៏វាមិនបានដឹងក្រំតែថាយើងចេះតែអប់រំទៅនឹងឯងបើបច្ចុប្បន្នហ្នឹងវាមិនបានតែមានសេចក្តីល្អនឹងឯងចឹងដែលយើងប្រឹងប្រែងឲ្យបានដល់ទីបំផុតអញ្ចឹងយើងមិនអាចយកសេចក្តីល្អនឹងឯងទៅដូរយកអ្វីអ្វីផ្សេងផ្សេងទេ ដោយអំណាចដែលយើងដឹងពីគុណតម្លៃនៃសេចក្តីល្អនឹងដែលមានតម្លៃដល់ក្រៃលែងយើងមិនចេះតែប្រកាន់តួខ្លួនសម្គាល់ខុសសម្គាល់អ្វីអ្វីទៅជាមួយគ្នានឹងរបស់ក្នុងលោកហើយគ្របសង្កត់នៅគុណតម្លៃនៃជីវិតនឹងឯងឲ្យមានភាពអ៊ូអាប់ខ្មៅងងឹតឬក៏ប្រឡាក់ប្រលោះទៅដោយមន្ទិលសៅមងផ្សេងផ្សេង នោះឡើយហើយម្យ៉ាងទៀតក៏មិនអាចឲ្យភាពទុកភាពលំបាកអ្វីផ្សេងផ្សេងផ្សេងដូចជាចាស់ក្តីជារាក្តីជំងឺក្តីការព្រាត់ប្រាសក្តីអកុសលវិបាកផ្សេងផ្សេងអត់លៀបអត់យោការដែលគេស្ដី គេ ថាគេនិន្ទាថ្មាស់ទេសដៀលមើលងាយមើលថោកអីនឹងយ៉ាងណាសេចក្តីទុកលំបាកអីយ៉ាងម៉េចទាំងអស់ហ្នឹងយកមកឲ្យ គ្របសង្កត់ជីវិតដ៏មានតម្លៃនេះហើយឲ្យអ៊ូអាប់ បាត់បង់ចុះខ្សោយអីទៅទេចឹងគឺគឺមិនមិនយើងព្រោះហេតុតែរបស់អ្វីអ្វីទាំងអស់ហ្នឹងហើយត្រូវលះបង់កុសលធម៌ឡើយចឹងនេះអាការដែលយើងត្រូវការណាចឹងត្រូវការអ្វីអ្វីឲ្យល្អឲ្យប្រសើរឲ្យប្រណិតទៅតាមដែលយើងស្រឡាញ់ចូលចិត្តទៅកម្មតាមការនិយមរបស់លោកហ្នឹងទេ ដែលយើងព្រមលះបង់កុសលធម៌អញ្ចឹងបានប្តីថាយើងត្រូវចំណាយ របស់ដ៏មានតម្លៃដើម្បីរបស់ថោកថោកហ្នឹងនឹងឯងតែដល់ទៅយើងឃើញ របស់នឹងមានតម្លៃ ក្នុង ដំណើរមួយជំហាន មួយជំហានកាត់ថ្លៃមិនបានណា មើលសីវកយៈពោលប្រាប់លោកសិទ្ធិអនាតបិណ្ឌិតថាម៉េចក្នុងដំណើរដែលទៅកល់ព្រះអង្គនៅសីតវ័នមួយជំហានរបស់លោកសិទ្ធិណា មានតម្លៃប៉ុណ្ណា សូម្បីតែសេះមួយសែនដំរីមួយសែនរត់មួយសែនស្ត្រីដែលប្រដាប់ទៅដោយទណ្ឌលកែវមณีនឹងមួយសែនមួយសែនមួយសែនទាំងអស់ហ្នឹងណាគឺមានតម្លៃមិនបាន មួយជំរាកដែល គេជ្រាកជា16ដង ក្នុងមួយជំហានដែលចូលទៅរកព្រះដ៏មានពភាមួយជំហានហ្នឹងណាមួយជំហានណា ជ្រៀកជា16ដងណាមួយចម្រៀកនឹងនៅតែមានតម្លៃជាងស្អីស្អីមួយសែនមួយសែននឹងទៅទៀតពីព្រោះនេះជាដំណើរដែលចូលទៅរកព្រះដ៏មានពភៈដំណើរទៅរកសោតាបត្តផល ណាសោតាបតិផលាំងវរាំងចឹងនឹងគឺឲ្យយើងបានជ្រាបពីតម្លៃនៃគុណធម៌ដែលសម្រេចមកដោយ តថាគតពោធិសទ្ធានៃពុទ្ធបរិស័ទយើងហើយពុទ្ធបរិស័ទយើងនឹងរស់នៅ យ៉ាងមានសេចក្តីសុខស្ងប់ភាពភ្លឺស្វាងនៃជីវិត ការដែលពុទ្ធបរិស័ទបានទទួលនៅភាពសុខស្ងប់នៃជីវិតណាប៉ុណ្ណានឹងឯងបានអាចយល់ជ្រាបបានទាំង នៅក្នុង ការដែលពុទ្ធបរិស័ទយើងអាចនឹងយល់ដឹង អំពីដំណើរនៃជីវិតដែលយើងរស់នៅអញ្ចឹងគឺថាកាលណាបើយើងមិនបានវឹកហាត់បរិបត្តិឲ្យជ្រាប អំពីសេចក្តីសុខស្ងប់ទេ យើងអត់ដឹងអត់ដឹងទេនឹងឯងមិនថាណាណាទេយើង គេអីក៏ដោយចឹងណែនៅក្នុងសភាពនៃជីវិតដែលដែលសូនតទេចាក់ខ្លួននិងចាក់វត្ថុជារបស់ខ្លួននេះណា យើងអត់ដឹងសោះថាមានគំនួននៃសេចក្តីសុខស្ងប់ដែលជាប្រៀបដូចតាសម្បត្តិមហាសាលដែលជាកំណប់ដូចជាកំណប់សម្រាប់ស្ដេចចក្រអញ្ចឹងទៀតនៅ ក្នុងសភាពនៃជីវិតដែល ដែលមាន សភាពសោះសូន្យតទេចាក់សัตว์បកលទូខ្លួននេះណាឲ្យតែបញ្ញាចូលមកដល់ភាពដែលស្ងប់ស្ងាត់សូន្យតទេចាក់ខ្លួននិងចាក់វត្ថុជារបស់ខ្លួន គឺគំនប់មហាសាលនៃសេចក្តីសុខស្ងប់ដែលដែលយើងមិនបានដឹងជាមុនទេនឹងឯងអានេះតលតែអប់រំនៅសេចក្តីសុខស្ងប់នឹងបានពុទ្ធបរិស័ទនឹងជ្រួតជ្រាបហើយអាចនឹងប្រៀបធៀបថា ក្នុងជីវិតរបស់ព្រះអរិយបុគ្គលនឹងមានសេចក្តីសុខស្ងប់យ៉ាងណាយ៉ាងណា នៅក្នុងសភាពនៃជីវិត ដែលសូនចាក់សត្វបុគ្គលទូខ្លួននឹងដែលប្រកាសឡើងដល់បញ្ញា កំណត់នៃសេចក្តីសុខគឺនៅក្នុងនឹងណា នឹងឯងហើយបើយើងមិនដើរឲ្យទៅដល់សភាព ដល់វាលស្រឡះទៅទេចាក់សត្វប្រគល់ទូខ្លួននឹងទេ យើងនៅរស់ក្នុងទីស្ដុកទីចង្អៀតដោយសេចក្តីប្រកាន់ថាខ្លួននឹងជារបស់ខ្លួនគឺវាជារឿងមួយដែលនៅតែខ្វះខាតនៅតែទុកនៅតែលំបាកទាំងផ្លូវកាយទាំងផ្លូវចិត្តទោះជា សំណុកសុខស្រួលខ្លះផ្លូវកាយក៏នៅតែចង្អៀតចង្អល់ផ្លូវចិត្តដល់មហិមាទៅនឹងឯងពីព្រោះតែការដែលយើងនៅក្នុងព្រៃស្ដុកគឺកិលេសនឹងឯងទៅវាជារឿងដែលត្រូវលំបាកខ្លាំងណាស់ក្នុងដំណើរជីវិតវត្តសង្សារអញ្ចឹងខ្ញុំកណារៀបរាប់អំពីគុណតម្លៃនៃជីវិត កាលណាបើពុទ្ធបរិស័ទបានអប់រំ នៅតថាគតពោធិសទ្ធាជាមួយគ្នានឹងមានបញ្ញាដឹង ច្បាស់អំពីដំណើរជីវិតវត្តសង្សារមានកម្មសកតា បញ្ញា ជាដើមហើយគុណធម៌សពគ្រប់ទាំងអស់ដែលនឹងត្រូវរក្សា គុណតម្លៃនៃជីវិតនឹងឯងនឹងចេញមកធ្វើកិច្ចធ្វើនទីសពគ្រប់ទាំងអស់មាន សេចក្តីអត់ធន់មានសេចក្តីសន្តោសមានការឲ្យអភ័យមានការរងាប់នៅលោភៈទុសៈមោហៈក្នុងការលះបាបហើយនឹងមានគុណធម៌ដ៏ចម្រើនច្រើនឡើងទៀតដូចជាកតញ្ញុតាធម៌ដែលដឹងគុណណាស់អរគុណណាស់ដែលទំនាក់ទំនងទៅនឹងបុណ្យក្តីទំនាក់ទំនងមេត្តាបិតាក្តីទំនាក់ទំនងអ្នកដែលមានឧបការៈទាំងឡាយដែលបានធ្វើឲ្យជីវិតបាននៅរស់ជួបនឹងគុណតម្លៃដ៏ប្រសើរដូចនេះ គឺថាមានកតញ្ញុតាធัวទៅដល់យ៉ាងវិសេសទៅតែម្ដងនិងភាពជាបុព្វការី ប្រកបដោយករណាអនុគ្រោះដល់អ្នកដតីដែលបានទៅជាមលុបដល់ប្រសើរដែល ផ្ដល់ប្រគល់នៅសេចក្តីសុខទៅតាមរយៈនៃការចេះដឹងផ្ដល់ប្រគល់សតិសម្បជញ្ញៈទៅតាមរយៈនៃអវាទានុសាសន័យរបស់ព្រះដ៏មានប្រភាទាំងសូមអនុមោទនីអញ្ចឹងសូមចេញបងបាទសក់ចំណិតចូលរួមសេចក្តីនៃពធទាំងណា អនុមោទនានៅធម្មីកថារបស់លោកគ្រូកវិរិទ្ធជាម្ចាស់ដែលប្រកាសនៅសច្ចធម៌ពិតពិតនៅក្នុងជីវិតប្រចាំថ្ងៃនៅណាអញ្ចឹងនេះដំណើរផ្លូវអញ្ចឹងទៅបើយើងមិនបានអប់រំទេអាចដំណោះជាមួយនឹងផ្លូវទៅណាផ្លូវផ្លូវតឯងសោះណាផ្លូវហ្នឹងផ្លូវភក់ផ្លូវអីហ្នឹងតឯងហ្នឹងទៅហើយយើងធ្វើដំណើរតាមនឹងជិះរថយន្តតាមនឹងហើយទៅតោះនឹងផ្លូវ ហើយផ្លូវមិនបានហៅយើងមកណាមែនតើស្អែកមកតាមផ្លូវខ្ញុំមកមកខ្ញុំមកខ្ញុំនៅនឹងឲ្យអត់មានទេផ្លូវតាមផ្លូវចឹងទៅប៉ុន្តែអ្នកដែលធ្វើដំណើរតាមផ្លូវយើងពេញចិត្តនឹងផ្លូវហ្នឹងក៏ធ្វើដំណើរមកហើយចាំមិនក៏មិនវៀងផ្លូវហ្នឹងទៅថាវៀងប្រហែលទេព្រោះទទួលព្រះធរតិកាលោកម្ចាស់គ្រូថាលោកគ្រូអញ្ជើញមកសម្ដែងធម៌នៅវត្តអូលហុងហ្នឹងអញ្ចឹងធ្វើដំណើរមកហ្នឹងគឺថា មិនមែនចង់ធ្វើដំណើរតាមផ្លូវភក់អីចឹងទេប៉ុន្តែ ធ្វើដំណើរមកនេះគឺធ្វើដំណើរមកសំដែងធัวអញ្ចឹងរឿងភក់រឿងផង់អីអន្តរាយខាងក្រៅអន្តរាយខាងក្នុងលងភក់ផង់កលេសទាំងឡាយអីហ្នឹងវាអត់ជាបញ្ហាទេគាត់ធ្វើដំណើរមកបំពេញបំអញ្ចឹងគឺថាគាត់បែកទៅធ្វើដំណើរតាមនឹងឯងចាធ្វើដំណើរតាមនឹងមកអថអថេសមបណ្ណេណាសយេថៈ មតសាយិកੰងឬក៏សាយិកន្តិហ្នឹងក៏បានតែមតហ្នឹងដែលស្លាប់ថាបើហេតុនោះគឺថាវាគឺថាវាវាកើតហើយហេតុហ្នឹងថាកើតមកដើម្បីអីថាសំដែងធัวហ្នឹងធ្វើដំណើរមកកុំប្រយោជន៍ហេតុដែលបានប្រយោជន៍ធ្វើដំណើរមកកុសលធម៌ចម្រើនឡើងធ្វើដំណើរមកកុំឲ្យមិនមកថាសូមបីតែចិត្តស្លាប់ទៅហើយនឹងក៏បំពេញនៅប្រយោជន៍នោះដែរប៉ុន្តែបើហេតុហ្នឹងមកថាមកទៅអីទៅមកផ្លូវចឹងដែរ ប៉ិនមករំការ៉ាអូខេណាហៅលោកយាយពៅឲ្យគាត់500ដុល្លារគាត់មកផងទេណាគាត់មកទេគាត់នៅនោះហើយមកច្រៀងការ៉ាអូខេអីផ្លូវរបាក់អញ្ចឹងគាត់មកទេនឹងផ្លូវនឹងផ្លូវដូចគ្នានឹងប៉ុន្តែគឺថាមិនមកនោះថាថាមកនោះវាខាតបនខាតកសលវាបានបនបានអីមិនមកទេអញ្ចឹងខេតគេថាវាកប់បីគឺថាហេតុមិនមិនកប់បីធ្វើនោះគឺមិនធ្វើសុខចិត្តដេកលក់ដេកដេកងាប់ទៅល្អជាងណា ភាសាតាមរថយន្តមកថាដូចជាសង្គ្រាមអីចឹងបើគេបាញ់ប្រៅប្រៅមកសាប់តែម៉ូតូស្លាប់រៀលអស់ហើយហើយយើងមិនតាន់ស្លាប់ទេមិនតាន់លបុះអីទេហើយវាតិចតួចអីទៅឈាមខ្ទាតប្រឡាក់អីចឹងទៅ ដូចគេបាញ់ប្រហារនៅបារាំងអីចឹងទៅហោអញ្ចឹងហើយយើងឃើញគេមក4 10 20នេះឲ្យគេកាន់កំភ្លើងមកដើរប្រហែល20 30ម៉ែត្រហើយហើយយើងនៅនឹងភ្លឹបទៅក្រាបនឹងទៅ យកខ្មោចដាក់ពីលើតិចទៅក្រាបធ្វើងាប់បដ ாய் ទៅ ឥឡូវបើគេដើរមកយកជើងធាក់ក្បាលយើងពីរបីជើងយកក្បាលសន្តោសយកក្បាលយកជើងមកធាក់ក្បាលយើងឥឡូវផាច់ផាច់អានេះងាប់នៅនេះហើយយើងទេអញមិនតន់ងាប់ផងអានេះមកធាក់ក្បាលអញងើបមកតវ៉ាងើបងើបបានទេមិនដឹងអត់ទេខ្ញុំងើបទេបើញាតញោមណាងើបងើបទៅធាក់បាន10ជើងខ្ញុំងើបផងអង្គុយសំកប់អាយធាក់មិនស្រឡាញ់ចុះហើយគេទៅបាត់ទៅយើងងើបមកអរគុណទៅអូក៏បានអញ្ចឹងរួចខ្លួនអានឹងដូចគ្នាអញ្ចឹងបុណ្យកុសលនេះគឺថាទុកជាលំបាកលំបិនយ៉ាងម៉េចក៏ដោយប៉ុន្តែយើងឃើញជីវិតនៅរស់ ចាំមកព្រះមហាកាចារណៈនឹងលោកពោលថាមេដែលមាននៅ បញ្ញានោះសូម្បីទ្រព្យសម្បត្តិអស់រលីងក៏ដោយក៏ឈ្មោះថាជីវិតរស់នៅប៉ុន្តែអ្នកដែលអត់មានបញ្ញាសូម្បីទ្រព្យសម្បត្តិនឹងគង់វងក៏ឈ្មោះថាមិនមានជីវិតរស់នៅដែរពីព្រោះរស់នៅអីរស់នៅមិនបានប្រយោជន៍ដល់គេផងហ្នឹងមានទ្រព្យសម្បត្តិមកតែក្រុមគ្រួសារឯងទៅអត់បញ្ញា បានឯធ្វើបន់តែអត់បញ្ញាវាអត់មានសទ្ធាអត់មានអីជឿជាក់ដឹងនេះខុសដឹងនេះត្រូវធ្វើអីវៃវៃគឺថាទៅតាម បញ្ញាដែលថាកំណត់ដឹងមក អញ្ចឹងទៅគឺថាក្នុងន័យនេះគឺថាព្រះអង្គដូចជាព្រះគាថា ដែលលោកគ្រូជាម្ចាស់បានរតនាយុបិញក៏បានសន្ទនាពេលនឹកឃើញចេះតែនឹកឃើញមីមីមកថាជាការងារមួយដែលថាគប្បីអប់រំញាតិញោមក៏ក៏យល់ហើយពាក្យហ្នឹងគប្បីអប់រំថាដូចតិចអញ្ចឹងតិចវាលឺសំឡេងទាំងអស់ហ្នឹងមានសំឡេងណាដែលមិនលឺតាមផ្លូវតិចណាណាស្រែកអីមកអត់តិចទេមិនបានលឺលឺសំឡេងឡានក៏សំឡេងសំឡេងក្មេងក៏សំឡេង សំឡេងធัวហ្នឹងក៏សំឡេងសំឡេង ស្អីសัตว์យំអីក៏សំឡេងដង្ហាលបក់ហ្នឹងក៏សំឡេងវាចូលមកតាមផ្លូវត្រចៀកទាំងអស់ហ្នឹងសັບពាំងសុណាតិសោតេអ្នកហ្នឹងហើយអញ្ចឹងភ្នែកក៏ដូចគ្នារូបវាប្រកាសតាមផ្លូវភ្នែកភ្នែកឃើញរូបទាំងអស់ហ្នឹងរូបអីក៏ឃើញរូបណាលើកដៃសាពះក៏ឃើញរូបណាដើរចុះដើរឡើងក៏ទៅឃើញឃើញមួយរូបមិនដើរទេបើនៅឃើញសកម្មភាពដើរចុះដើរឡើងទៅអីទៅងាកទៅនិយាយគ្នាអីទៅឃើញកាយវិការហ្នឹងឃើញទាំងអស់ហ្នឹងណា សត្វទាំងបសតិណាចក្ខុមាំងចក្ខុមាហ្នឹងគឺថាគឺថាឃើញភ្នែកឃើញទាំងអស់ហ្នឹងប៉ុន្តែអ្នកចាក់ទិដ្ឋាំងសតាំងធីរោនេះណាសត្វទាំងអុឈិតបមរៈហតិហ្នឹងគឺថា អ្នកប្រាជ្ញបណ្ឌិតហ្នឹងលោក គឺថាលោកលះបង់លោកមិនប្រកាន់លោកត្រូវលះបង់លះបង់លោកមិនប្រកាន់ហួងហែងនៅការឃើញការលឺហ្នឹងទេឃើញក៏ឃើញទៅលឺក៏ ក៏លឺទៅណាឃើញក៏ឃើញទៅលឺក៏លឺទៅប៉ុន្តែសំខាន់នៅក្នុងព្រះគាថាក្រោយនេះដែលព្រះអង្គសម្ដែងហ្នឹងគឺចក្ខុមស្សយថាអន្ធោណាសោតវាណាពធិរោណាពធិរោយថាគឺបានន័យថាបើបកគលនឹងមានភ្នែកគាត់បីធ្វើដូចជាខ្វះទៅណាធ្វើដូចខ្វះទៅបើមានតាជាគាត់បីធ្វើដូចជា មនុស្សថ្លង់ទៅកុំឲ្យលឺណាមានតិចតិចវាលឺប៉ុន្តែធ្វើកុំឲ្យលឺយ៉ាងម៉េចបើលឺឲ្យកើតបាបមិនបាច់លឺទេញាតិញោមមិនបាច់លឺទេបើលឺកើតបាបតែមិនបាច់លឺទេមិនបាច់លឺល្អជាងប៉ុន្តែសួរថាអត់លឺឬលឺព្រះអង្គសម្ដែងពីមុនមកសត្វពាំងសណាតិសោតេអ្នកគឺថាលឺតិចនោះក៏បីលឺសំឡេងអញ្ចឹងបើលឺឲ្យក៏បីធ្វើថ្លង់យ៉ាងម៉េចតែធ្វើថ្លង់បានដោយបញ្ញាទេដោយបញ្ញាវាមិនមែនដោយតិចទៅឥឡូវបិទតិច មិនឲ្យលឺបិទមិនកើតបើកភ្នែកទៅមកឲ្យឃើញឃើញមកឃើញបាត់ហើយណាណាវាអត់មានបិទបើកតែយ៉ាងម៉េចទេតែគឺថាដោយបញ្ញាគឺថាឃើញហើយកើតបាបមិនបាច់ឃើញទេបើកើតបាបដដែលឃើញកើតបាបយើងដឹងទៀតដឹងកន្លែងណាដោយដូចសម្បជញ្ញៈដែលព្រះអង្គសម្ដែង4ប្រការអញ្ចឹងទៅយ៉ាងម៉េចកោចរៈសម្បជញ្ញៈឬសាតកៈសម្បជញ្ញៈដែលធ្វើដំណើរទៅនឹងតើមកវត្តវោលអូលហុងនឹងថាតើបានប្រយោជន៍ឬអត់ ថាបានដង្ហែព្រះធัวមកបើមិនបានទេក៏បានដង្ហែមកដល់ផ្លូវបំបែកដែរឡានមករួចទៅវិញទៅវិញទៅទៅណាមានតោះអីបានបន់តើតាំងចិត្តបូជាតែមកមិនរួចឡានក៏តូចមកមិនរួចចឹងទៅហើយផ្ញើទុកគេមិនដឹងទុកកន្លែងណាក៏ដាវាលហើយលោកគេដោះកញ្ចក់យកទៅដោះកង់អស់ទៅមិនទៅអានឹងគឺថាទៅវិញទៅស្ដាប់តាមវិទ្យុអីចឹងទៅក៏មានពេលវេលាបានបង្អោនបូជាហើយដឹងកន្លែងនឹងហើយកន្លែងនឹងធ្វើដំណើរកោចមកត្រូវមានកម្មដ្ឋានទៀត ដោយអសមោហៈសម្បជាញាកទៅផ្លូវអីលំបាកយ៉ាងណាផ្លូវប៉ុណ្ណឹងដូចខ្ញុំកណៃបាទលើកពីមុនបន្តិចហ្នឹងគឺថាផ្លូវសង្សារវត្តវាលំបាកជាងនឹងឆ្ងាយណាទៀតហើយលំបាកអីក៏ប៉ុណ្្នឹងនោះហើយខែក៏ខែវសាខែភ្លៀងហើយក៏បានមកជួបប្រគំម្ចាស់ថ្វាយបង្គំវត្តអូលហុងហ្នឹងទៅ មើលសភាពហ្នឹងទៅវត្តហ្នឹងនៅ ព្រំបតលដែនក៏ពិតមែនតាញាតញោមមានសេចក្តីជ្រះថ្លា ចូលចិត្តស្ដាប់ពធទទួលលោកគ្រូហ្នឹងទៅក៏បានលោកគ្រូជើញមកក៏សប្បាយរីករាយហើយណាមួយញ៉ាំងនៅមុញ្ចនៈចេតនាអបរាបរៈចេតនារបស់ញាតិញោមខ្លះក៏ចង់ស្គាល់លោកគ្រូហើយខ្ញុំមកហ្នឹងក៏មានអបរាបរៈចេតនានឹកឃើញផ្លូវលំបាកអូឃើញមិនមែននឹកឃើញផ្លូវលំបាកអូដឹងចត់មកសោះមិនមែនអញ្ចឹងទេនឹកឃើញផ្លូវលំបាកទៅបានទៅដល់វត្តហ្នឹងដោយផ្លូវលំបាកយ៉ាងណាយ៉ាងណាដោយលោកគ្រូជាម្ចាស់មុននោះលំបាកជាងនឹងទៀតខ្ញុំខំតាមដានរត់យោតាមរហូតអត់លឺខលមកជាគៀងថា មានអីលឺបើលោកគ្រូអត់បានទៅផងឡានចប់ប្រហែលគីឡូនោះចប់ហុកនឹងទៅវាស្ទះស្ទះផ្លូវនេះស្ទះឡានធំមួយទៅវាំងតតឹងមានទៅរួចមុខកំរួចក្រោយកំរួចអញ្ចឹងក៏ត្រឡប់មកវិញអញ្ចឹងទៅក៏ប៉ុន្តែបានធ្វើដំណើរទៅហើយអញ្ចឹងក្នុងការបដិបត្តិធម៌នេះក៏ក៏ញាតញោមជ្រាបដែរបើថាសំគួរដល់ពេលវេលាដែលយើងអាចបដិបត្តិបានសំរុំហើយគឺថាគ្រប់គ្រាន់ហើយ គឺថាមគ្គវិធីហ្នឹងគឺថាវាកើតឡើងយ៉ាងណានៅក្នុងសម្ដានហ្នឹងក៏ល្អហើយតែបើវាអត់កើតទេក៏កុំឲ្យទុកតោមនោះចឹងទុកតោមនោះព្រោះអ្វីដែលយើងធ្វើហ្នឹងបានប្រឹងប្រែងហើយបានអប់រំហើយកុំមកខ្ជិលដល់ខ្ជិលមិនដឹងដែរទេណាបើថាធ្វើហើយឥឡូវក៏សាងវត្តក៏អីប្រឹងប្រែងហើយលោកម្ចាស់ក៏ប្រឹងប្រែងញាតិញោមក៏ប្រឹងប្រែងទៅបានប៉ុណ្ណឹងក៏ប៉ុណ្ណឹងទៅឃើញតែប្លង់ហ្នឹងក៏បានមើលអង្គុយមើលប្លង់ទៅព្រោះសាលាហ្នឹងក៏កើតតាមប្លង់ហ្នឹងហើយចាំដល់តិចទៅតិចតិចទៅ មួយឆ្នាំតិចមួយឆ្នាំតិចទៅក៏ធ្វើទៅហើយបើមិនរួចទេក៏ទៅតាមតាណាទៅអ្នកក្រោយទៀតទៅហើយធម៌វិន័យនេះក៏អប់រំមកដើម្បីឲ្យសាសនានោះរុងរឿងចម្រើនឡើងអញ្ចឹងបានព្រះអង្គប្រកាសថាបើអ្នកមានបញ្ញានោះក៏បីធ្វើដូចជាមនុស្សគោបើត្រូវនិយាយនិយាយបើមិនត្រូវនិយាយកុំនិយាយនិយាយទៅវានាំឲ្យបាត់បង់កិត្តិយសនាំឲ្យបាត់បង់គេឈ្មោះនាំឲ្យស្លាប់ខ្លួនឯងទៀតនាំឲ្យខាតប្រយោជន៍អញ្ចឹងកុំនិយាយអីនិយាយក្នុងសាសនាណាខ្ញុំមិននិយាយផ្លូវអីផ្សេងទេក្នុងព្រះសាសនា គឺថាគាត់បីនិយាយក៏និយាយតែធัวទៅបើមិនគាត់បីនិយាយបិទមាត់ទៅមាននរណាថាយើងគោបិទមាត់នឹងភាសានឹងភាសាហុងកុងគេថាយ៉ាងភាសារឿងណាគេថាបើតែឯងមិននិយាយទេមាននរណាថាឯងគោណាអញ្ចឹងទៅគឺថាមិននិយាយគឺថាបើនិយាយទៅវាដូចជារឿងនិទានណាកុកពីរអីចឹងដែលស្ដាច់អីចាប់យកទៅបាននឹងវាចេះច្រៀងចេះអីចឹងទៅកុកមួយមានបញ្ញាតែអត់ច្រៀង អត់បញ្ចេញសំឡេងច្រៀងគេថាច្រៀងទៅគេទុកនៅនឹងនោះចេះអត់ច្រៀងអត់ចេះអត់ច្រៀងធ្វើអត់ច្រៀងអញ្ចឹងមកអញ្ចឹងទៅថាអំកើតលេងវាទៅអត់ចេះដដែលអាមួយចេះទុកត្រង់ទៅហើយត្រង់មាសត្រង់ប្រាក់ក៏ដោយនៅតែទៅជាប់ត្រង់នឹងដែរអញ្ចឹងក៏បានរួចមានសេសេរីភាពដោយការគឺថាមិនពោលពាក្យដែលថាខ្សំគូពេលត្រូវពោលពោលពេលធ្វើធ្វើគោធ្វើគោដោយសម័យប៉ុលពតអីញាតិញោមជ្រាបអីលើកឡើងគឺថាឲ្យដាំដើមអីនៅមុខផ្ទះណាដើមអី ដើមគោគេថាដើមដើមគោអញ្ចឹងដើមដើមគោមកផ្ទះទៅហើយភាសាយើង ខ្មែរស្ដាប់បានដើមគោហ្នឹងគឺគោហ្នឹងឯងអត់ធ្វើដឹងធ្វើលឺគេប្រើទៅណាក៏ធ្វើទៅ ដើម្បីជីវិតរស់អាហ្នឹងវាតាមកលៈទេសៈបញ្ញាវស្សៈយថាមូគោណាពលៈវាតុបលេរិវៈគឺថាបើមានកម្លាំងហ្នឹងគឺថា ធ្វើដូចជាអត់កម្លាំងទៅដូចគ្នាទាំងអស់គឺថាធ្វើយ៉ាងម៉េចអញ្ចឹងដែលមានកម្លាំងហើយគឺមិនប្រឹងប្រែងថាប្រឹងប្រែងសមគួរដល់ពេលប្រឹងប្រែង ពេលណាមិនត្រូវប្រឹងប្រែងកុំប្រឹងប្រែងកុំឲ្យយកឈ្នះយកចាញ់អីថាឥឡូវយើងដឹងថាយកឈ្នះនឹងបានហើយយើងថាខ្ញុំមានសមត្ថភាពអាចឈ្នះនឹងបានប៉ុន្តែយើងគិតថាតើទៅថ្ងៃមុខស្អែកខានស្អែកហ្នឹងតើអាត្មាអញបើឈ្នះគេហើយតើយ៉ាងម៉េចដែរថាបាត់ខ្លួនណាអញ្ចឹងបាច់ឈ្នះក៏បានណាសុកចិត្តចាញ់ទៅណាបាយទឹកត្រីទៅបាយនឹងប្រហុកអំបិលក៏ល្អដែរមិនបាច់បាយសាច់ជ្រូកជាមួយគេទេអានឹងនិយាយអស់ទៅគឺថាបើដឹងខ្លួនអញ្ចឹងហើយត្រូវកុំយកឈ្នះយកចាញ់ហើយក្នុងលោកនេះកុំឲ្យយកឈ្នះយកចាញ់ទៅអត់បានប្រយោជន៍អីទេ វានាំតែចប់ពីវេវិរិយអ្នកចាញ់ដេកក្រំគ្រាជាទុកអ្នកឈ្នះ មានពីវិរិយអ្នកដែលអត់ឈ្នះចាញ់អានឹងបានវាថាស្ងប់រងាប់ណាស្ងប់រងាប់ពាក្យថាហ្នឹងវាភ្លេចអស់ហើយណាភ្លេចនឹកមិនតាន់ទេណាជាយ៉ាងវេរាំងវាសង្វតិណាណាសង្វតិហ្នឹងទុខាំងសេតិបរាជិតោឧបសន្តោសុខាំងសេតិបរាជយៈហេត្វាជយៈហេត្វា ជាយៈបរាជៈជាយ៉ាងណាណាហ្នឹងគឺថាអ្នកដែលចាញ់ដេកក្រំគ្រាជាទុកហើយអ្នកឈ្នះក៏មិនពីវិរិយអ្នកដែលស្ងប់រងាប់នៅនៅជះឈ្នះនឹងចាញ់ហើយនេះគឺថាអត់មានពីវិរិយគឺស្ងប់តែម្ដងទៀតនេះក៏សូមអនុមោទនាសូមក្រាបថ្លែងគុំគ្រប់ជួនគ្រូគណៈសាធុសាធុចាគុណចាស់មុនចាមុនទូជានេះគឺមិនតែសួរអីទេអឺជិបតមោធរនឹងព្រោះ ចង់សួរនៃសាឡាតែមានសំណួរច្រើនទៅលើក នេះក៏មិនឃើញថាសួរទេទៅព្រោះតាកតងនឹងធរដែលគ្រួតពនីមកហ្នឹងតាកតងនឹងរឿងមានភ្នែកធ្វើដូចខ្វាក់លោកគ្រូបានរតនាមកគឺថាគួរមើលរបស់ដែលគួរមើលក៏មើលរបស់ដែលមិនគួរមើលហើយក្នុងន័យម្យ៉ាងទៀតដែលថាឃើញដែរប៉ុន្តែធ្វើដូចខ្វាក់គឺថាមិនសិតតែត្រូវនិយាយទេ នឹងចង់ឲ្យលោកគ្រូបញ្ជាក់តកតងនឹងថា មានភ្នែកធ្វើដូចខ្វាក់ហ្នឹងតើចំកន្លែងណាដែលមានទេណាថាត្រូវកុំមើលឬក៏ឃើញដែរហើយប៉ុន្តែមិននិយាយរឿងគ្រូជាកន្លែងកន្លែងចឹងអរគុណចឹងគឺដោយបងនិតក៏ត្រៀបប្រាប់មាញ់មាញ់ចឹងចឹងគាត់ថាវាមានទៅតាមលំដាប់នៃកុសលធម៌ចឹងគាត់ណា មកចូលទៅក្នុងសតិប្បដ្ឋានអាហ្នឹងគឺថាឃើញណាមិនមែនមិនឃើញទេឮដឹងក្លិនដឹងរសដឹងផាត់តពៈប៉ុន្តែសតិប្បដ្ឋានហ្នឹងបិទបិទទ្វារទាំង5ហ្នឹងឯងចឹងដោយកុសលថ្នាក់សតិប្បដ្ឋានហ្នឹងប៉ុណ្ណាពាក្យថាបិទហ្នឹងគឺតួកុសលថ្នាក់សតិប្បដ្ឋានហ្នឹងតែម្ដងចឹង មិនបានវង្វេងទៅដោយមោហៈហើយសម្រាប់ទៅជាអភិជាឬក៏តោមនោព្រោះរូបសម្លេងកិនរស់ផថពៈនោះទេអានឹងគឺកុសលណតបឋានហ្នឹងចឹងហ្មងចឹងព្រោះយើងសិក្សាមកថាវិន័យលោកគេអភិជាតោមនោសੰងកំចាត់បងអភិជានិងតោមនោក្នុងលោក ហើយអត់មានកំចាត់បងមោហៈទេឬ បើអវិជ្ជាជាលោភៈណាតោមនោះវាជាតោសៈអញ្ចឹងអត់លះបង់មោហៈទេឬគឺថាលះបង់មោហៈហ្នឹងដោយសតិនឹងឯងចឹងព្រោះសតិដែលកើតឡើងហ្នឹងវាបរិបៈជាមួយនឹងមោហៈហ្នឹងទៅហើយអញ្ចឹងគឺបានដូចថាការដែលដឹងរូបសម្លេងកិនរផតពៈតាមរយៈឃើញឬដឹងក្លិនដឹងរសដឹងផតពៈហ្នឹងក៏បិទនៅបញ្ញទ្វានឹងឯងហើយក៏ ក្នុងមโนទ្វារវិថីចិត្តដែលកើតឡើងនេះដែលថាទម្លាយទ្វារមួយហើយចាប់សัตว์ទន្សងហ្នឹងគឺជាការកំណត់ដឹងមโนទ្វារវិថីចិត្តដែលកើតឡើងហ្នឹងដឹងរឿងអីរឿងអីរឿងអីហ្នឹងវាអត់បានវង្វេងទៅ ថារឿងហ្នឹងបញ្ញត្តិហ្នឹងសัตว์បុគ្គលហ្នឹងយើងគេហ្នឹងមានក្នុងលោកទេ គឺមានតែមโนទ្វារវិថីចិត្តដែលកើតឡើងប៉ុណ្ណោះពីព្រមរូបបើវាមិនមែនជាមនុស្សសัตว์ មិនមែនជារឿងអ្វីអ្វីទៅហើយវាដែលមកមាននៅក្នុងមโนទ្វានឹងអីវាមានតែចិត្តដែលកើតឡើងតែប៉ុណ្ណោះអានឹងឯងតែដែលកំណត់ដឹងមโนទ្វារវិថីចិត្តបានក៏លះនៅសកាយតិដ្ឋិដោយអំណាចតដ្ឋានវិបស្សនាក្នុងមโนទ្វានឹងអានឹងគឺក៏ជាការបិទនៅបញ្ញទ្វានឹងឯងចឹងហើយក៏ចាប់សត្វទាំងសងបានដោយការកំណត់ដឹងមโนទ្វារវិថីចិត្ត លះសកាយៈទិដ្ឋិជាដើមហ្នឹងប៉ុន្តែបើនិយាយពីកុសលថ្នាក់ចរិយាធัวទាំងឡាយទាំងពួងផ្សេងផ្សេងអាហ្នឹងគឺមិនឃើញមែនទែនអញ្ចឹងទេហ្មងចឹងដែលធ្វើដូចជាខ្វាក់ហ្នឹងគឺបានទីក្តីថា វាអត់មានបំណងដើម្បីនឹងទៅមើលទៅឃើញ ទៅឮទៅស្ដាប់អីអីហ្នឹងណាក៏ណាដូចបង្និតលើកំបាញ់មិញអញ្ចឹងហ្នឹងឯងគឺមិនមែនឃើញហើយធ្វើមិនឃើញទេគឺបានដីថា ដឹងថាវាអត់ប្រយោជន៍ ដោយអំណាចនៃសាតកៈសម្បជញ្ញៈគឺថាអ្វីដែលជាប្រយោជន៍ដូចជាថាទៅមើលសាកសពអូអានឹងមានប្រយោជន៍អញ្ចឹងទៅទៅមើលសាកសពទៅចឹងទៅទាំងហើយបើថាទៅមើលអីឲ្យកិលេសនឹងវានាំថា ទៅមើលទៅដើម្បីសบายដើម្បីរីករាយទៅស្ដាប់ទៅទៅតាមកិលេសដឹកនាំទៅអានឹងគឺអត់ទេធ្វើដូចមនុស្សអត់ភ្នែកអញ្ចឹងទៅធ្វើដូចជាមនុស្សអត់តិចអញ្ចឹងទៅ អានឹងឯងដូចជាមនុស្សខ្លះគេថាអីឲ្យចឹងដែរនឹងឯងវាធ្វើដូចក្រសម្បើមណាស់អីចឹងទៅមិនដើរលេង មិនធ្វើដូចក្រមិនធ្វើទៀតទេណាមិនដើរលេងមិនសបាយមិនធ្វើខ្លួនហឹកហាក់ហឺហាអីអីហ្នឹងធ្វើដូចលហាមលហាមអីចឹងនឹងឯងអាហ្នឹងវា មានអ្នករតីថាអញ្ចឹងហ្នឹងវានៅ ក្នុងសេចក្តីដែលថាគឺ មានភ្នែកប៉ុន្តែវាអត់បានប្រើភ្នែកហ្នឹងទៅសបាយត្រេកអររីករាយចម្រើនទៅដោយកាមគុណទៅដោយកិលេសអីអីទេប្រព្រឹត្តទៅដើម្បីអីដើម្បីរួចខ្លួន ពីសេចក្តីទុក្ខដូចជាចាប់ព្រះបរមពុរិស័ទចឹងគេចាប់បានដាក់ទ្រុងហើយវាដាក់នៅមុខផ្ទះហ្នឹងអ្នកណាត្រូវមកទិញយកទៅធ្វើមហូប2 3 4 5អីអីចឹងទៅដល់ទៅព្រះពុរិស័ទដឹងចឹង មិនមិនបរិភោគចំណីនៅក្នុងទ្រង់ហ្នឹងចឹងហ្នឹងឯងដល់អញ្ចឹងទៅវាមានភាពស្គមនឹងកើតឡើងតាំងពីពីជាប់ទ្រង់ហ្នឹងហើយដល់គេអ្នកមកទិញគេរើសយកតែអាថត់ថត់ណាចឹងណាអាធំធំថត់ថត់ហើយដល់ទៅរើសរើសរើសអស់ទៅនៅសល់តែពពោរិស័តមួយហ្នឹងឯងគួមទៅមែនទេវាអត់អត់មាននរណាទិញទេទិញយកទៅបរិភោគស្គមគេយកទៅអីយកទៅថត់ថត់ណា ដល់អញ្ចឹងទៅវាសល់មួយហ្នឹងអត់មានណាទិញម្ចាស់ម្ចាស់ទ្រុងហ្នឹងចាប់យកមកដាក់បាតដៃមើលស្គួមអីម្លេះគ្រាន់តែប៉ុណ្ណឹងហើប្រុលទៅបាត់នឹងឯងទៅដល់ជួបពងចាប់តតីគេថាយីមិនបានជាលោក ម្ចាស់មករួចគេចាប់បានហើយថាមកអំពីយើងអត់បរិភោគអីអត់បរិភោគអីចឹងទៅស្គមស្គមគេអត់ទិញ ដល់ចឹងមានឱកាសយើងបានរួចខ្លួនមកហ្នឹងឃើញទេរឿងចាបពរិស័ទសោះណាប៉ុន្តែមានន័យក្នុងរឿងរួចពីត្រង់អាថត់ដោយបង្និតលើកឡើងថាអញ្ចឹងរឿងថត់នេះប៉ុន្តែស្លាប់យកថត់មកទៅអីដូចជ្រូកអ៊ុកអ៊ុកដាក់មកស្នោកមកអស់ដាក់មកស្នោកមកអស់ហាននឹងគ្រប់គីឡូហ្នឹង នឹងឯងអាហ្នឹងវារបៀបអញ្ចឹងដូច្នេះគឺនៅក្នុង សេចក្តីទាំងអស់នេះ អាការដែលយើងប្រព្រឹត្តទៅដើម្បីឃើញដើម្បីឮដើម្បីជាប់នៅក្នុងទ្រង់នៃវត្តដាក់ហ្នឹងបានប្រយោជន៍អីនឹងឯងចឹងបើថាវាអត់ប្រយោជន៍ទេសុកចិត្តដេកដូចស្លាប់ទៅវិញទៅប៉ុន្តែបើថាមានប្រយោជន៍ហើយសំបីតែថាចិត្តស្លាប់ក៏នៅតែធ្វើឲ្យ សម្រេចតែប្រយោជន៍ហ្នឹងណាអាហ្នឹងគឺដែលជាប្រធេរៈ គាថារបស់ព្រះមហាកច្ចាយណៈអញ្ចឹងប៉ុណ្ណឹងចុះសំគួរដោយនៅពេលវេលាទាំងគុណចាស់កណា